ប៉ុន្តែមិញញ៉ែដងខូចសុផាគាត់និយាយចេះគាត់ថាជូនពរសម្ដេចឲ្យអាយុយឺនយូរដើម្បីធ្វើនាយករដ្ឋមន្ត្រីគ្រប់គ្រប់អាណត្តិខ្ញុំសួរថាគ្រប់គ្រប់អាណត្តិហ្នឹងគឺថាមួយអាណត្តិ5ឆ្នាំហ្នឹងគិតថាខ្ញុំហ្នឹងគឺវាមាន5ឆ្នាំប្រហែលដងទៀតឥឡូវហ្នឹងលវមកលវមកហើយបាទ5ឆ្នាំជាង ណាណាឥឡូវហ្នឹងគឺថាខ្លួនខ្ញុំប៉ុន្តែគេថាខ្ញុំហ្នឹងគឺថាគេទាយគឺថាខ្ញុំហ្នឹងបាន93បើបាន93ខ្ញុំនៅសល់នៅសល់22ឆ្នាំទៀតណាប៉ុន្តែវាមិនមែនណាណាអាចទៅធ្វើដល់ថ្ងៃងាប់ទុកឲ្យខ្វែងគេធ្វើផងពួកខ្ញុំនឹងធ្វើនយោបាយរដ្ឋមន្ត្រីយូរជាងគេ នៅលើពិភពលោក ណាមិនមែនគ្រាន់តែយូរជាងគេក្នុងស្រុកខ្មែរទេ យូរជាងគេនៅលើពិភពលោកតែម្ដងរាល់ថ្ងៃនេះឥឡូវយើងគិតមើលខ្ញុំធ្វើនយោបាយរដ្ឋមន្ត្រីវា38ឆ្នាំជាងខ្ញុំចាប់ប្រំធ្វើនយោបាយរដ្ឋមន្ត្រីនៅអាយុ32ឥឡូវធ្វើ38ឆ្នាំគឺបានតែគេជាងពាក់កណ្ដាលជីវិតហើយបបោកទាំងរដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីផង ធ្វើជាង44ឆ្នាំមកយូរណាស់យូរណាស់ឥឡូវយើងរកបានក្មេងៗដែលគេនឹងជំនួសពួកយើងគួរតែរៀបចំឲ្យពួកគេទៅ ហើយយើងនៅជាមួយគេយើងនៅជាមួយគេតែរឿងនេះគឺបានដឹងហើយថា ក្រមនណាប៉ុន្តែបញ្ហាគឺបញ្ហាថាពេលវេលា នៅពេលណាសមស្របពេលណាសមស្រប ខ្ញុំយល់អំពីអារម្មណ៍បងប្អូន ជាពិសេសខ្ញុំនឹកឃើញទៅដល់រដ្ឋមន្ត្រីមួយរូបគាត់បាននិយាយថាជួបប្អូនប្រុសគឺជារឿងសបាយប៉ុន្តែបែកពីឪពុក គឺជារឿងលំបាកនៃនេះនេះជារដ្ឋមន្ត្រី គាត់ជានារីជាស្ត្រីទេតែគាត់ប្រើភាសានេះគាត់ប្រើពាក្យថាជួបប្អូនប្រុសគឺសបាយហើយប៉ុន្តែបែកពីឪពុកក៏វាលំបាកអញ្ចឹងមានន័យថាមួយខាងគាត់ក៏ចង់បាន អ្នកចំបានក្រោយធ្វើរយុរដ្ឋមន្ត្រីប៉ុន្តែមួយខាងទៀត គាត់ធ្លាប់បានទទួលសេចក្តីសុខធ្វើការជាមួយយើងគាត់ក៏មានការស្ដាយសំណោះក៏ប៉ុន្តែការដែលយើងអត់ទៅណាឆ្ងាយយើងនៅនឹងដែរអញ្ចឹងទេវាមិនមមជាងខ្សែក្រវ៉ាត់ពីរជាន់បានសេចក្តីថាខាងមុខ មានក្មេងគេកាន់អំណាចខាងក្រោយគឺមានចាស់ទុំដែលនៅទ្រទ្រង់ខ្សែខ្សែក្រវ៉ាត់ពីរនេះគឺមកមកអត់មានអស្ថិរភាពនយោបាយដោយសារតែ ការបាត់បង់ជីវិតរបស់នាយករដ្ឋមន្ត្រីឬរបស់អាណាទេ ជាពិសេសគឺនាយករដ្ឋមន្ត្រីបាត់បង់ជីវិតគឺគ្រោះថ្នាក់ណាស់ណា យើងកែរដ្ឋធម្មនុញ្ញកន្លងទៅ គឺកែ ពីមុនយើង ទៅ ក្នុងរដ្ឋធម្មនុញ្ញអត់តែមានកំណត់ផងអត់មានកំណត់គឺចែងច្បាស់ធ្លូទៅតំបងថា ក្នុងករណីនាយករដ្ឋតំណែងនាយករដ្ឋមន្ត្រីនៅតំណែងជាស្ថាពរគណៈរដ្ឋមន្ត្រីមួយទៅរៀបចំឡើងវិញអញ្ចឹងមានន័យថា នាយករដ្ឋមន្ត្រីស្លាប់លៀមឬលាលែងពីតំណែងលៀមគណៈរដ្ឋមន្ត្រីតមូលឲ្យលាយប្រោយលាយប្រោយចឹងបានជាយើងចែងថាបើតំណែងនាយករដ្ឋមន្ត្រីនៅតំណែងជាស្ថាពរទៅតាមករណីករណីស្លាប់គឺករណីថាព្រោះនៅក្នុងការកំណត់ដូចជាការបែងចែកតួនាទីដែលខ្ញុំចេញសេចក្តីសម្រេច ថារដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីមួយណាធ្វើនាយករដ្ឋមន្ត្រីស្រីទីអញ្ចឹងនាយករដ្ឋមន្ត្រីស្រីទីត្រូវដឹកនាំរដ្ឋាភិបាលរហូតដល់រើសរៀបចំគណៈរដ្ឋមន្ត្រីមួយថ្មីណាអានឹងទៅនេះក្នុងករណីគណៈរដ្ឋមន្ត្រីក្នុងករណីលាលែងនាយករដ្ឋមន្ត្រីលាលែងនាយករដ្ឋមន្ត្រីដែលលាលែងនេះក៏ត្រូវទទួលខុសត្រូវ រហូតដល់គណៈរដ្ឋមន្ត្រីមួយត្រូវបានរៀបចំឡើងវិញគណៈរដ្ឋមន្ត្រីដែលត្រូវទម្លាក់ដោយសភាក៏ត្រូវដល់ទម្លាក់ដោយសភាមុនពេលដែលបង្កើតគណៈរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីដែលទម្លាក់ដោយសភាក៏ត្រូវទទួលក៏ត្រូវដែរយើងធ្វើអាហ្នឹងបែរជាគេចោទថាយើងធ្វើរដ្ឋប្រហារធម្មនុញ្ញទៅវិញណា និយាយរួមអានេះនិយាយឲ្យតែបានលឺឲ្យតែបានលឺតែអ្វីដែលយើងបានរៀបចំនេះដើម្បីធានាថាកុំឲ្យវាមានវិបត្តិណាវិបត្តិព្រោះច្បាប់អាចបានចែងផងចែងត្រឹមថាបើតំណែងរដ្ឋធម្មនុញ្ញដើម គឺរដ្ឋធម្មនុញ្ញកំណត់ថា ក្នុងករណីដែលនាយករដ្ឋមន្ត្រីទំនេរម្ដងមកកាលគឺត្រូវមាននាយករដ្ឋមន្ត្រីស្អីទី ប៉ុន្តែបើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរគណៈរដ្ឋមន្ត្រីមួយទៅរៀបចំឡើងវិញអញ្ចឹងមានន័យថាគណៈរដ្ឋមន្ត្រីឲ្យតែនាយករដ្ឋមន្ត្រីស្លាប់ឬលាលែងពីតំណែងគឺស្ថានភាពអត់រដ្ឋាភិបាលហ្មងគឺលាយទាំងអស់ហ្មងលាយទាំងអស់ចឹងឥឡូវអត់ចឹងទេបើនាយករដ្ឋមន្ត្រីស្លាប់គឺត្រូវតែមានអបនាយករដ្ឋមន្ត្រីណាមួយដែលនាយករដ្ឋមន្ត្រីបានតម្រូវឲ្យថាអត់ ផុតពីនាយករដ្ឋមន្ត្រីទៅឧបណាមួយធ្វើជានាយករដ្ឋមន្ត្រីទៅទីហើយបើណែឯងលាឬក៏ត្រូវទម្លាក់ក៏ត្រូវតែណែឯងទទួលក៏ត្រូវរហូតដល់ពេលគណៈរដ្ឋមន្ត្រីត្រូវបានរៀបចំខ្ញុំនិយាយប្រប្រាជទៅណានោះប៉ុន្តែអ្នកដែលកំពុងស្ដាប់មិនមែនស្ដាប់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 070 438 439ឬក៏មួយខ្សែទៀតដែលមានលេខទូរស័ព្ទ078 438 439សូមអរគុណ